អុញនោះយកលុយទៅដាក់នៅធនាគារ ABA ជាង17លានរាប់ចុះរាប់ឡើងឃើញជាង6លានម្ចាស់លុយសុំមើលកាមេរ៉ាគេថាឲ្យបង់លុយ20ដុល្លារតែមើលកាមេរ៉ាបានតែមួយប៉ុណ្ណោះ តាមរយៈ Facebook ឈ្មោះមានពេជ្របានសរសេររៀបរាប់បែបនេះថាជូនចំពោះធនាគារ ABA សាខា Aeon 2ថ្ងៃនេះវេលាម៉ោង4:30នាទីល្ងាចខ្ញុំបានទៅដាក់លុយនៅធនាគារ ABA សាខា Aeon 2ចំនួនទឹកលុយ17លាន20ម៉ឺនពេលទៅដល់លុយរបស់ខ្ញុំស្អាតរៀបរួចជាស្រេចមិនបាច់រៀបតាមលំដាប់លំដោយ ពេលចូលដល់ counter ដាក់លុយខាងធនាគារមានគ្នា3នាក់មករាប់លុយខ្ញុំរាប់ រាប់ចុះរាប់ឡើង ចាក់ចុះចាក់ឡើងខ្ញុំម្ចាស់លុយចង់វង្វេងដោយសារពួកគាត់3នាក់លុយរៀបស្អាតហើយនៅរវល់រៀបដល់ទៅ3នាក់ទៀតសរុបទឹកលុយរួចឃើញថាលុយមាន ចំនួន16លាន20ម៉ឺនបាត់លុយអស់1លានពេលដែលខ្ញុំសួរគាត់ថាលុយមានតែប៉ុណ្ណឹងខ្ញុំក៏ស្នើឲ្យគាត់ជួយឆែកកាមេរ៉ាខាងធនាគារក៏ថាសេវាឆែក20ដុល្លារខ្ញុំក៏និយាយថាខ្ញុំព្រមឲ្យ20ដុល្លារនឹងចុះបើឆែកឃើញថាលុយ យខ្ញុំត្រឹមត្រូវតើខាងបងធ្វើយ៉ាងម៉េចវិញ គេឆ្លើយថា គេដាក់លុយជូនវិញ រងចាំចិត្ត1ម៉ោង គេហៅយើងទៅមើលកាមេរ៉ាទូរស័ព្ទកាមេរ៉ា4 5គ្រាប់ឲ្យខ្ញុំមើលមួយគ្រាប់មើល ពីក្រោយទៅតាមការមើលឃើញលុយយកទៅរាប់ចុះឡើងចាក់ចុះចាក់ឡើងជ្រុះនឹងឥតពេលជ្រុះភ្លាមមិនព្រមរើសជ្រុះលុយលើកទី1ក្រដាស់20000រៀលអត់ដឹងប៉ុន្មានសន្លឹកជ្រុះរួចអត់រើសជ្រុះលើកទី2ក្រដាស់10000រើសបានតែមួយសន្លឹកខ្ញុំ ខ្ញុំសួរថាកាមេរ៉ាឲ្យមើលមួយគ្រាប់ចឹងខ្ញុំមិននឹងដឹងថាលុយយកទៅណាបើខ្ញុំសុំមើលកាមេរ៉ាខាងក្រោយ ដែលថតបានទាំងអស់កន្លែងដែលថតជាប់លុយច្បាស់គេថាគោលការណ៍គេមិនអាចឲ្យមើលបានទេខ្ញុំថាខ្ញុំមិនអស់ចិត្តគេថាលុយមានតែប៉ុណ្្នឹងខ្ញុំសុំវីដេអូមួយនឹងគេថាគេមិនអាចឲ្យបានទេគោលការណ៍គេអញ្ចឹងខ្ញុំសួរថាលុយរៀបស្អាតហើយចាំបាច់ទៅរាប់ឡើង3នាក់ធ្វើអីម៉ាស៊ីនចាក់លុយដល់ទៅ3នាក់ កន្លែងចាក់ផ្សេងគ្នា យកលុយគេទៅចាក់គ្រប់កន្លែង ទៅមកសួរថាខ្ញុំភ្នែកប៉ុន្មានលុយជ្រុះហេតុអីមិនរើសភ្លាមភ្លាមកាមេរ៉ាមាន4គ្រាប់ហេតុអីឲ្យខ្ញុំមើលតែមួយគ្រាប់តើអ្នកធ្វើការមានទំនួលខុសត្រូវទេ ដែលអ្នកថាលុយតែដាក់ហើយរុញលុយមកឲ្យខ្ញុំរាប់វិញឲ្យរាប់មិនបើលុយជ្រុះអ្នករើសមិនអស់ផងឲ្យរាប់វិញមិនបើលុយអ្នកយកទៅចាក់ទៅមក មិនដឹងប៉ុន្មានដង ទៅម៉ាស៊ីន3រាប់មិនត្រូវផងខ្ញុំ ខ្ញុំនិយាយមែនធនាគារ ABA អ្នកឯកទេសយកលុយនឹងចុះលុយក្តៅក្រហាយបើអ្នកឯងស្មោះត្រង់អ្នកឯងឲ្យខ្ញុំមើលកាមេរ៉ាគ្រប់ប្លង់តែអ្នករាប់លុយនិងលុយដែលជ្រុះរើសមកហើយ ជួយសែឲ្យធនាគារដែលគេទុកចិត្តបានឃើញផងបើអ្នកស្មោះត្រង់សូមឲ្យខ្ញុំ បានមើលវីដេអូឲ្យវាអស់ចិត្តផងប្រវីដាទឹក